Thank you.

ខ្ញុំមិនរបស់លេងខ្ញុំក៏មិនផ្សាអ៊ីអនត្រូវចេញចេញត្រូវចូលចូលឯងខ្ញុំក៏មានបេះដូងដែរអូខេ